ទុកចិត្តលៀនអាព្រីគីនីនជាអុកញ៉ាខំឲ្យលុយខ្ចីដល់ពេលទៀមមិនព្រមសងហើយសម្ដីលុយទៀតផ្ទុះរឿងដ៏អាម៉ាស់មួយចំពោះអតីតពិធីករនិង តារាចម្រៀងដែល បច្ចុប្បន្នមានងារជាអុកញ៉ាគឺលោកលៀនអាព្រីគីនីនខណៈដែលថ្មីថ្មីនេះមានការបង្ហោះនៅលើបណ្ដាញសង្គម Facebook ថាអុកញ៉ារូបនេះជំពាក់លុយគេមិនសង ដំណឹងនេះបានធ្វើឲ្យមហាជននិងអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន មានការភ្ញាក់ផ្អើលហើយចាប់អារម្មណ៍គ្រប់គ្នា ដោយហេតុថាងារជាអុកញ៉ាមានលុយពេញដៃហេតុអ្វីលៀនអាព្រិកនីនបែជាជំពាក់បំណុលគេមិនសង រហូតធ្វើឲ្យម្ចាស់លុយខឹងទម្លាយជាសាធារណៈនៅលើបណ្ដាញសង្គមយ៉ាងអាម៉ាស់ដូចនេះទៅវិញជាក់ស្ដែងនៅលើទំព័រ Facebook ដែលមានឈ្មោះថា សេខារិត B បានបង្ហោះភ្ជាប់រូបភាពអុកញ៉ាលៀនអាព្រីកានីនដោយផ្ដាំលោកអុកញ៉ារូបនេះឲ្យចូលខ្លួនមកដោះស្រាយបំណុលថែមទៀតផងម្ចាស់បំណុលរូបនេះ បានលើកឡើងថាដោយហេតុថាបុគ្គលខាងលើបានចេញសាច់អត់លុយហើយសន្យាម្ដងជាពីរដង តែមិនដែលចូលខ្លួនមកជួបដើម្បីដោះស្រាយបំណុលនោះទេបើលោកនៅ តែមិនចូលខ្លួនមកដោះស្រាយទៀតនោះខ្ញុំនឹងដាក់ពាក្យប្តឹងទៅផ្នែកព្រំប្រទាន ដើម្បីអនុវត្តតាមវិធីច្បាប់ជាធរមានពាក់ព័ន្ធនឹងរឿងដរសើបនេះដែរខាងក្រមការងារយើង នៅមិនទាន់បានស្វែងរកការបំភ្លឺពីអុកញ៉ាលៀនអាព្រីកានីនបាននៅឡើយទេជុំវិញរឿងនេះ ដូច្នេះសង្ឃឹមថាអុកញ៉ាលៀនអាព្រីកានីននឹងចេញមុខបកស្រាយឆាប់ៗនេះដើម្បីស្រាយមន្ទិលមហាជនសូមបញ្ជាក់ថាអតីតតារាប្រុសលៀនអាព្រីកានីនបានផ្អាកពីអាជីពសិល្បៈទាំងស្រុងក្រោយคลายខ្លួនជាអុកញ៉ា ហើយបន្ទាប់មកលោកក៏បានប្រែខ្លួនងាកទៅចាប់មុខជំនួយផ្នែកអចលនទ្រព្យវិញលក់ដីធ្លីនិងដឹកថ្មលក់ជាដើម ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ